តាក់ទងជាមួយនឹងការប្រកួតការពីអតីតមុនតាក់ទងជាមួយនឹងបាទ Chelsea ជាមួយនឹង Manchester United យើងមើលឃើញថាបើសិនជាយើងមើលឲ្យអស់បាទបានដឹងថាវាមានបញ្ហាបាទត្រង់ថា Manchester United គ្រប់គ្រងបាល់បានតិចជាង Chelsea បាទហើយបើសិនជាយើងនិយាយពីតង់វិញតង់ទី1 Chelsea គ្របដណ្ដប់ចិត្តឈឹងទៅលើ Manchester United តែទោះអីតង់ទី2 បាទបន្ទាប់ពីការរកគ្រាប់បាល់បានដោយសាន់ឆូមកយើងឃើញថាមាន ការមានទៅ មានមកប៉ុន្តែទោះបីយ៉ាងណាក៏ដោយក៏នៅតែ Chelsea នេះគ្រប់គ្រងបាល់បានច្រើនជាងដែរបាទអឺបើសិនជាយើងនិយាយអំពីថាតើ Man U ជាមួយនឹង Chelsea យ៉ាងម៉ាដែរខ្ញុំសូមផ្ដល់ជូនរហូតដូចជាមួយនឹង Manchester United ជាមួយនឹង Villarreal អញ្ចឹងបាទគឺគាត់ប្រើក្បួនមួយ គឺការពារមានប្រសិទ្ធភាពខ្ពស់ បាទការពីរបស់គាត់គឺមានប្រសិទ្ធភាពខ្ពស់ដូចខ្ញុំរៀបរាប់ជូននៅការប្រិមិត្តការពីមុននឹងការប្រកួត ការពីថ្ងៃអាទិត្យអញ្ចឹងខ្ញុំបានលើកឡើងហើយសម្រាប់លោក Michael Carrick បាទគាត់បានរៀបចំប្រព័ន្ធការពីបាទយើងមើលឃើញហើយការប្រកួតបាទ UEFA Champions League ជាមួយ Villarreal យើងឃើញថា Manchester United គឺបិទចិត្តល្អណាស់បាទបិទចិត្តល្អហើយសម្រាប់ការប្រកួតជាមួយនឹង Chelsea នេះទៀតសោតក៏មើលឃើញថាសម្រាប់ Manchester United នេះគឺល្អនៅក្នុងតំបន់ការពីប៉ុន្តែបើសិនជាយើងនិយាយពីតំបន់កណ្ដាលរហូតឡើងដល់ប្រយុទ្ធ ទៅមុខមិនរួចទេបាទក៏ព្រោះតែយើងមើលឃើញហើយសំបីតាគ្រីស្ទីណូរ៉ូណូពូដូ បាទនៅក្នុងតង់ទី2ដែលដូចូលក៏គាត់ព្យាយាមទៅជួយការពារដែរបាទអញ្ចឹងមានន័យថាប្រព័ន្ធការពារបាទរបស់ Manchester United បច្ចុប្បន្នមានភាពល្អប្រសើរឡើងហើយនៅសល់តែមួយឯងបាទប្រសិនបើគាត់អាចរៀបចំប្រព័ន្ធ counter attack របស់គាត់មានប្រសិទ្ធភាពបន្តិចទៀតនឹងមានភាព ល្អប្រសើរច្រើនណាស់បាទកំហុសជាមួយនឹង Chelsea តាក់ទងជាមួយនឹង Jorginho ការទប់បាល់របស់គាត់នឹងដូចជាមិនមែនទប់បាល់គឺដូចជាបញ្ជូនបាល់ឲ្យទៅកាន់សាន់ឆូអញ្ចឹងបាទអញ្ចឹងអាចនិយាយបានថាសម្រាប់បាទ Man U ដូចរៀងមានភាពល្អប្រសើរខ្លះបាទតាក់ទងជាមួយនឹង Manchester United ដដែលលើកឡើងអំពីតាក់ទងជាមួយនឹងគ្រូបង្វឹកថ្មីបាទ manager ថ្មីបាទគឺលោក Ralf Rangnick បាទលោក Rangnick បច្ចុប្បន្ននេះគឺត្រូវបានតែងតាំងហើយជា manager ថ្មីរបស់ Manchester United បាទដែលមានកងត្រារហូតដល់បំណាច់រដូវកាលនេះបាទបន្ទាប់មកមានកងត្រា2ឆ្នាំទៀតបាទគឺតួនាទីគឺជាអ្នកផ្ដល់ប្រឹក្សាបាទសម្រាប់ Manchester United រយៈពេល2ឆ្នាំទៀតបាទប៉ុន្តែ នៅមិនទាន់ដឹងទេចាំមើលមើលតើលោក Ragnick នឹងដឹកនាំឲ្យ Manchester United បាទបានដល់កម្រិតណាប្រសិនបើគាត់ដឹកនាំបានល្អអាចនឹងគាត់នឹងបន្តកងត្រាជា manager បន្ថែមទៀតបាទ តាក់ទងជាមួយនឹងលោករ៉េកនិកផ្ទាល់នៅក្នុងរាត្រីថ្ងៃស្អែកនេះគឺមិនអាចចូលរួម ដឹកនាំ Manchester United បានទេតាក់ទងជាមួយនឹងបញ្ហាវីសាក៏ដូចជាបញ្ហាសភៅការងាររបស់គាត់មិនទាន់បំពេញបានគ្រប់គ្រាន់ទេអញ្ចឹងអាចនឹងក្នុងថ្ងៃសៅរ៍សប្តាហ៍នេះទើបអាចមានវត្តមានលោករ៉េកនិកឈរនៅតំបន់បាទ បញ្ជាកូនចៅបាទតកតងជាមួយនឹងលោករ៉េកនិចផ្ទាល់ទៀតសោតតកតងជាមួយនឹងគាត់គឺហាក់បីដូចជាមានព័ត៌មានពីមុនតកតងជាមួយនឹងការសួរនាំទៅកាន់លោករ៉េកនិចថាបើសិនជាគាត់មានឱកាសគាត់អាចនឹងចុះកុងត្រាជាមួយនឹង Cristiano Ronaldo ឬក៏ Lionel Messi ដែរទេគាត់បានលើកឡើងថាគាត់អត់ចុះទេ បាទគាត់ថា Lionel Messi ហើយជាមួយនឹង Ronaldo គាត់អាយុច្រើនពេកហើយ បាទគាត់រកកីឡាករក្មេងៗបាទនឹងមានសមត្ថភាព បាទហើយមួយទៀត គាត់បានលើកឡើងថា តាក់ទងជាមួយនឹងក្លឹបដែលគាត់ត្រូវចុះកុងត្រាជាមួយ Lionel Messi ហើយជាមួយនឹង Ronaldo ហ្នឹងក្លឹបដែលគាត់ពងកាន់ហ្នឹងគឺមានកម្រិតលុយបាទมันអាចចុះឈ្មោះបាទចុះយកកីឡាករទាំងពីររូបនេះមកបានទេបាទមកដល់ពេលនេះឥឡូវគាត់ជួបហើយបាទអ្វីដែលគាត់លើកឡើងពីមុនឥឡូវគាត់មកជួបហើយ Cristiano Ronaldo ប៉ុន្តែលោក Rangnick នេះបើសិនជាយើងនិយាយហ្នឹងគឺគាត់កម្រិតនៅក្នុងការបាទគេហៅថាអឺ បាទអីបាទអូវិន័យបាទអីរនឹកពាក្យវិន័យអត់ឃើញបាទតាក់ទងជាមួយនឹងវិន័យគឺធ្ងន់ណាស់សម្រាប់លោករ៉ានិកបាទវិន័យរបស់គាត់គឺធ្ងន់បាទក៏ព្រោះតែបើសិនយើងនិយាយគាត់ធ្លាប់ធ្វើថ្នាក់លើខ្ពស់បាទជាមួយនឹងបាទាត់ manager គាត់មិនសូវបាទបើគេហៅថាល្អប្រសើរប៉ុន្មានទេគាត់ភាគច្រើន គឺ sport director បាទថ្នាក់បាទមុខងារធំធំនៅជាមួយនឹងបាទាត់បាទហើយបើសិនជាយើងនិយាយអំពីគាត់គាត់នឹងព្យាយាមមានវិន័យច្រើន បាទតកតងជាមួយនឹងការជីឡានរបស់ Cristiano Ronaldo ទៅកាន់ទីលានវឹកហាត់នោះអាចនឹងត្រូវមិនបានជីឡានទេបាទដែលឡានសរុបរបស់ Cristiano Ronaldo នោះមកជុងរបស់គាត់ហ្នឹងគឺសរុបតម្លៃប្រមាណ20លាន បាទឡានរបស់គាត់មកជុងហ្នឹងណា20លានប៉ុន្តែប្រហែលជាមើលទៅលោក Rangnick មិនអនុញ្ញាតឲ្យ Cristiano Ronaldo និងកីឡាករផ្សេងទៀតជិះរថយន្តផ្ទាល់ខ្លួន ទៅកាន់ទីលានវឹកហាត់នោះទេបាទអញ្ចឹងប្រហែលមើលទៅប្រហែលជាគាត់តម្រូវឲ្យជិះឡានរបស់ក្រុមឲ្យបាទ បាទបងបាទសម្ដេចអញ្ជើញរងដូរមកមែនតើមានអារម្មណ៍បែបណា បាទគប់សកវិសាលបើសិនជាយើងនិយាយទៅប្រទេសមួយ បាទបើសិនជាយើងនិយាយថាប្រទេសមួយដែលអាចអញ្ជើញ បាទកីឡាករលំដាប់ពិភពលោកមកបាននោះមានន័យថាវាជារឿងមួយល្អហើយបើសិនជានិយាយពីអារម្មណ៍ខ្ញុំវិញគឺខ្ញុំមានអារម្មណ៍រំភើបណាស់បាទដែលកីឡាករលំដាប់ពិភពលោកនឹងអាចឈានជើងចូលមកដល់ប្រទេសកម្ពុជាប៉ុន្តែមកដល់ពេលនេះតាក់ទងជាមួយនឹងបញ្ហា COVID-19 កំពុងតែរើបឡើងវិញហើយប្រិមិត្ត តាក់ទងជាមួយនឹងវីរុសថ្មីបាទដែលមានឈ្មោះថាអូមេក្រុងនោះបាទអូមេក្រុងឥឡូវមកទៀតហើយ បាទអញ្ចឹងប្រិមិត្តកុំភ្លេចណាវិធានការ3កុំ3ការពារនៅបន្តរក្សាអាកុលម៉ាស់ត្រូវតែបន្តរក្សាយើងឃើញថានៅក្នុងប្រទេសអង់គ្លេសនោះក៏ចាប់ផ្ដើមមានការឆ្លងរាលដាលនៅក្នុងប្រទេសកូរ៉េខាងត្បូងក៏មានការឆ្លងរាលដាលសហរដ្ឋអាមេរិកក៏មានការឆ្លងរាលដាលឡើងវិញសារជាថ្មីទៀតហើយអញ្ចឹងបាទសូមប្រិយមិត្តទាំងអស់គ្នាបង្កើនការប្រុងប្រយ័ត្នឡើងវិញ បាទតាក់ទងជាមួយនឹងបញ្ហា COVID-19 កុំចោលឲ្យសោះរឿងម៉ាស់រឿងអកលបាទជៀសវាងការនៅផ្ដុំគ្នាច្រើនពេកល្មមល្មមបាទអង្គុយឆ្លាស់ឆ្លាស់គ្នាកុំនៅជុំគ្នាពេកបាទបាទអាសនលមែនយូនិយាយស្អែកបាទកាកណាជន បាទតិចទៀតយើងនិយាយនិយាយស្អែកមកទៅបាទកុំនិយាយថ្ងៃហ្នឹងបាទអត់ដល់គូទេបាទបាទតាស្រុកខ្មែរបោះឆ្នោតឬបាក់ធ្វើអីហីបាទស្រុកខៀងទៅអញ្ចឹងទៅ បាទ UCL ឆ្នាំនេះ ទៅលើ FC Barcelona 100%អឺបាទបើ Barcelona ទៅឥឡូវ UCL ឆ្នាំហ្នឹង Barcelona ធ្វើម៉េចឲ្យបានឡើងរយៈ16ក្រុមសិនណាបាទអាទិត្យក្រោយប៉ះបាយឺនមុននេះអីបើឈ្នះត្រូវទៀមទាឈ្នះដាច់ខាតបាទបាទដល់ម៉ោងជេកហើយបាទនិយាយពីរៀលតិចទៅបាទ អើយចន្ទធារត់អីបាទខ្ញុំមិនអាចតម្រូវទាំងអស់ទេប្រិយមិត្តខ្លះក៏សរសើរទៅ ប្រិយមិត្តខ្លះទៅក៏ឌីលទៅបាទបាទប្រទេសថៃអញ្ជើញរៀននឹងបាសេឡូណាមកអស់ប្រហែលលានដុល្លារបាទ4សងតាក់ទងជាមួយនឹងការអញ្ជើញក្រុមប្រិមិត្តបាទវាតាក់ទងនឹងរឿងច្រាវឆ្នើណាប្រិមិត្តបាទអូមេក្រុងចាញ់អូ my god ទេអើយបាទនៅសាលជុលនេះអត់អីទេបាទតាម នឹងទៅ បាទយើងមិនអាចហាមឃាត់ បាទអឺការបញ្ចេញមតិរបស់ពួកគាត់បានទេ បាទអញ្ចឹងឲ្យគាត់តាមអវ័យសម្រួលរបស់គាត់បាទបាទដល់ឥឡូវរឿង3គូ4គូបាទរៀលអាចយកពុកបាននឹងរ៉ូឌីជើបានអត់ទេបាទឡុងសីហាតាក់ទងជាមួយនឹងរៀលម៉ាឌ្រីតម្ដង បាទ រាជមន្ត្រីមកដល់ពេលនេះប្រិមិត្តបានឃើញ ថាសម្រាប់រាជមន្ត្រីហាក់បីដូចជាមានការកើតហាក់បីដូចជាមានការកើនបាទជាមួយនឹងទម្រង់លេងត្រឡប់មកវិញច្រើនជាពិសេសបាទមកដល់ពេលនេះប្រិមិត្តបានមើលឃើញទម្រង់របស់ Vinicius JR កំពុងតែរីកធ្លោបាទរីកស្គុះស្គាយតែម្ដងសម្រាប់ Vinicius JR ឃើញថាសឹងតែគ្រប់ប្រកួតទៅហើយដែល Vinicius JR នឹងអាចរកគ្រាប់បាល់ឲ្យទៅកាន់ Real Madrid បាទ យើងឃើញថាសម្រាប់វីនីសៀផ្ទាល់នឹងគាត់កំពុងតែបដិញ្ញាចិត្តខ្ពស់បំផុត សម្រាប់រៀលម៉ាឌ្រីតបាទមកដល់ពេលនេះបើសិនជាយើងក៏លេខទៅមើលទម្រង់របស់រៀលម៉ាឌ្រីតបញ្ហាវាស្ថិតនៅក្នុងចំណុចកណ្ដាលបើសិនជាយើងនិយាយអំពីប្រយុទ្ធមកដល់ពេលនេះបាទនៅមិនទាន់មានអ្នកអាចបាទចំនួនបានច្រើននេះហើយនិយាយពីតំបន់កណ្ដាលវិញ វារឹតតែអត់មានអ្នកចំនួនតិចទៀតបាទបើនិយាយតំបន់ការពាររៀងគ្រាន់ខ្លះអាចមានអ្នកចំនួនខ្លះបាទនិយាយតំបន់បំរើវិញមកដល់ពេលនេះយើងឃើញហើយ អ្នកដែលកំពុងតែធ្វើបានល្អសម្រាប់រៀលម៉ាឌ្រីតនឹងគឺមានកាសេមីរ៉ូលូកាម៉ូឌ្រីចឲ្យជាមួយនឹងតូនីគ្រូសហើយតំបន់ប្រយុទ្ធនឹងគឺមានការីមប៊ិនសេម៉ាឲ្យជាមួយនឹងវេនេស៊ី JR បាទបើសិនជាក្នុងករណីដែលប៊ិនសេម៉ាឬវេនេស៊ីមានបញ្ហារបួសពោងរៀលម៉ាឌ្រីតនឹងអាចមានបញ្ហាភ្លាមហើយបើសិននិយាយតំបន់កណ្ដាលមានបញ្ហាពោងរៀលម៉ាឌ្រីតក៏អាចនឹងមានបញ្ហាភ្លាមមកដល់ពេលនេះរៀលម៉ាឌ្រីតស្វែងរកទម្រង់មួយដ៏ល្អរបស់ខ្លួនឯងដែលដឹកនាំដោយលោកកាឡូសអេនសេឡូទីប៉ុន្តែ បាទមកដល់ពេលនេះកីឡាកររបស់ Real Madrid នឹងគឺដែលកំពុងតែស្ថិតនៅក្នុង form ដែលល្អនោះគឺវាមានតិចអញ្ចឹងប្រសិនបើក្នុងករណីកីឡាករដែលកំពុងល្អបច្ចុប្បន្ននេះមានបញ្ហារបួសកីឡាករណាមួយឬក៏ពីរនាក់នោះ Real Madrid ពិបាកមែនទែនពិបាកមែនទែនមកដល់ពេលនេះបាទចឹងបើសិនជាយើងនិយាយអំពី Real Madrid គាត់កំពុងស្ថិតនៅក្នុងទម្រង់មួយដ៏ល្អហើយបាទល្អហើយ បាទនរថាបើសិនជាខ្ញុំកលេចមើលទៅតំបន់ការពាររបស់គាត់តាប់ចាប់តាំងពីមានអាឡាបាមកគឺរៀលម៉ាឌ្រីតមានភាពល្អប្រសើរនៅក្នុងតំបន់ការពារប៉ុន្តែដូចខ្ញុំលើកឡើងជូនទៅការប្រិមត្តចឹងបាទអេគីប11អ្នក line up ដែលល្អប្រសើររបស់រៀលម៉ាឌ្រីតហ្នឹង គឺមានប៉ុណ្ណឹងអញ្ចឹងនៅពេលណាដែលកីឡាករក្នុងតំបន់ប្រយុទ្ធហើយជាមួយតំបន់បម្រើមានបញ្ហាពោគឺអត់មានអ្នកជំនួសបានទេបាទនេះគឺជាចំណុចចំណោតបញ្ហាមួយរបស់រៀលម៉ាឌ្រីតមកដល់ពេលនេះបាទ